ឥឡូវយើងចូលមកដល់នៅក្របខ័ណ្ឌបាល់ទាត់ UEFA Champions League ដែលដែលជាព័ត៌មានចុងក្រោយការចាប់ឆ្នោតយប់មិញល្ងាចមិញម៉ោង6នៅទីក្រុងនីយ៉ុនប្រទេសស្វីសបាទត្រូវបានចាប់ឆ្នោត បាទចេញជាផ្លូវការហើយហើយការចាប់ឆ្នោតនេះក៏រញ៉េរញ៉ៃទីសោតដំបងឡើងមែនយូនៅតប៉ះខ្ញុំប៉ារីសចុងក្រោយនោះទៅឯណា cancel ឯណាវាអត់យូរយូរទៅដូចចង់បែកមិនទេ UEFA ឥឡូវឥឡូវឥឡូវឥឡូវឯងនេះខំចុយគាត់ថាចយម៉ៃមែនយូប៉ះប៉ារីសងាប់អត់ងាប់បោះមែនយូអត់ ចុះប៉ារីមិនធ្លាប់ងប់អស់មែនយូតិចតែអេប៉ារីប៉ះមែនយូមែនយូភ័យអត់ភ័យទេប៉ារីល្អតែមើលទេថាលេងនោះទៅរួចមិនមែនយូទេ មានមេស៊ីមេស៊ុយក៏ដូចជាអីក៏ដោយកុំថាឡើយមេស៊ីកុំថាឡើយអឹមបាប៉េកុំថាឡើយលោកញ៉ាណៃម៉ាអីក៏ដោយពួកពីមុនក៏ធ្លាប់ចាញ់ចាញ់ចាញ់ចាញ់មែនយូដែរព្រោះថាការនោះវាអត់ទាន់មានមេស៊ីមានតែណៃម៉ាមានតែអឹមបាប៉េតែដល់ពេលចុងក្រោយច្បាស់ការឥឡូវចេញមកហើយក្រុមបាល់ទាត់សាល់បើកប៉ះជាមួយនឹងបាយិនម៉ានិច Sporting Lisbon ប៉ះជាមួយនឹង Man City Benfica របស់ Portugal ប៉ះជាមួយនឹងអាសាក់មកពីហូឡង់ក្រុមជើងឯកចាស់ UEFA Champions League Chelsea ប៉ះជាមួយនឹងក្រុមបាតុត Lille អាតេនេះដែលជាគូប្រេងនេះប៉ះមួយ Man U នេះអាតេនេះអាតេនឹងស្អីគ្រូវឹកយុបមិញដឹកនាំចាញ់រៀលម៉ាឌ្រីត2-0ឥឡូវមកប៉ះមួយ Man U នៅវគ្គ16ក្រុមចុងក្រោយ Villarreal ប៉ះជាមួយនឹងស៊ូបន្ទុះអាជា get out Villarreal អឺ Inter ប៉ះជាមួយនឹង Liverpool ហើយគូពិសេសនៅក្នុងពូលនៅក្នុងវគ្គ16ក្រុមនេះគឺក្រុមអ្នកមានប៉ារីសសានសម៉ាន់ប៉ាសជាមួយនឹងរៀលម៉ាឌ្រីតប៉ារីសរងទឹកភ្នែកម្ដងហើយកាលពីឆ្នាំ2018ដោយសារចាញ់រៀលម៉ាឌ្រីតទាំងជើងទី1ជើងទី2ចំនួនដែលរ៉ូណាល់ដូនៅលើកនេះអត់មានរ៉ូណាល់ដូទេក៏ប៉ុន្តែប៉ារីសមានមេស៊ីមានអឹមបាប៉េមានណេម៉ាមានតាពិសេសជាអូរ៉ាម៉ូទៀតចាំមើលថាការជួបគ្នានៅវគ្គ16ក្រុមយើង16ក្រុមលើកនេះសង្គ្រាមបាល់ទាត់គំនុំដែលប៉ារីស ចិញ្ចឹមចិត្តចង់សងសឹកទៅលើរៀបអាទិត្យតើអាចសងសឹកបានឬក៏អត់ព្រោះលើនេះក៏ក្រែកហើយហើយការប្រកួតនៅវគ្គ16ក្រុមនេះនឹងធ្វើឡើងនៅថ្ងៃទី16ខែ2គេចាប់ផ្ដើមលេងជើងទី1វគ្គ16ក្រុមល្អពូចាប់អារម្មណ៍ឃើញមាន2ក្រុម អាតេប៉ះមែនយូហើយនឹងរៀលប៉ះប៉ារីសសាន់ជឺម៉ាំល្អគូនឹងប៉ុន្តែបើនិយាយពីទស្សនៈទៀនស៊ូថាពូអាតេប៉ះមែនយូពូគិតយ៉ាងម៉េច ពូជឿជាក់លើ Man U 95% Man U នឹងទម្លាក់ AT បាននៅវគ្គ16ក្រុមចុងក្រោយអ្វីដែលពូទំនុកចិត្ត AT AT នេះបច្ចុប្បន្នបាននិយាយមែនទែនទៅកីឡាករល្អល្អច្រើនដែរ Griezmann, Luis Suarez, Chao Felix តែការលេងដូចអត់អញ្ចឹងទេ AT AT ហ្នឹងណាហើយសំខាន់បំផុត Diego Simeone ចប់បាក់បាក់ដស័យបាក់ដសារ៉ូណាល់ដូហ្មងជួគាត់ធ្លាប់និយាយថា គាត់ថាការជួបរីម៉ាឌ្រីតនៅ final game ដូចនៅ UEFA Champions League 2 3ដងគាត់ថាបើអត់រ៉ូណាល់ដូអាតែលើកពាន2ដង3ដងបាត់ហើយអាហ្នឹងសម្ដីរបស់លោក Diego Simeone ទេគ្រូមកបោះអាទេឥឡូវនេះមកចាប់ឆ្នោតអាវគ្គ16ក្រុមចុងក្រោយនេះជួបគ្នាទៀតឥឡូវលោកតានិយាយគិតយ៉ាងគិតមើលមកយ៉ាងម៉េចតែបើនិយាយពីពីពីទស្សនៈរបស់ខ្ញុំខ្ញុំគិតថាអាទេដេកបោះមេនូវា16ក្រុមហ្មង ហើយឥឡូវហ្នឹងមកប៉ារីហ្នឹងគេទៅប៉ះមួយរៀលទៀតអូយសំខាន់កុំឲ្យតែគូពីរនឹងជន់មកគ្នាទៅបានហើយលោកតាវិជាយឲ្យខុសមកគ្នាទៅចុះបើខុសមកគ្នាហ្នឹងយើងអើយគូហ្នឹងដឹងអានិយាយហើយអាពេប៉ះមែនយូហើយប៉ារីប៉ះរៀលម៉ាឌ្រីតហ្នឹងអាហ្នឹងដឹងផ្ទុះទឹកផ្ទុះដីអើយម៉ែកុំលេងសើចទៅស៊ូមស៊ូមែនយូឆ្លងកាត់ហ្នឹងអាចថាពត់វគ្គ16ក្រុមឡើងទៅដល់វគ្គ8ក្រុមក៏អាចថាបានដែរ អឺអាគីឡូធ្ងន់ណារៀលប៉ះប៉ះប៉ះប៉ះប៉ះប៉ះប៉ះប៉ារីសណែប៉ារីសប៉ះរៀលណែបាទវាត្រូវនិយាយគ្នាណែបើអ៊ីនទ័រប៉ះលីវើពូលពូជឿជាក់លើអា3នាក់ហ្នឹងហើយអាគីបស៊ីនហើយអានេះអាណូឡាហើយអាខ្នៃអាខ្នោអាខ្លះអាខ្នោឡើយអ៊ីនទ័រឥឡូវគ្មានថ្មងអីចាក់លីវើពូលទេឥឡូវគាត់អាពូសិលិចបដោសំសិនពូពូសិលិចពូថាវា16ក្រុមនេះឥឡូវពូយកតែ8ក្រុមទេពូយកបាយឺន1 Man City 2 Chelsea 3 Man U 4ជួបបន្ទោស5ជួបបន្ទោស5ជួបបន្ទោស5 Real 6 Liverpool 7ហើយ Ajax 8អាហ្នឹងគាត់ពូវាយោលទេប៉ុន្តែពូនៅតែជឿជាក់លើ Real ចង់ប៉ារីសល្អប៉ុណ្ណាក៏ល្អទៅឥឡូវគាត់ពូអានេះគាត់តាមការទូទាតាមការឆ្លាញ់តែជាក់ស្ដែងចាំមើលថ្ងៃខែ2ថ្ងៃ16អូយលេខនេះដូចតានតាំងពេកអើយពិតមែនអើយ ហើយខ្ញុំក៏មិននឹកស្មានថាអាតេវាប៉ះមែនយូនោះទេប៉ុន្តែបើមែនតែនទៅបើសិនមកប៉ះអាទេវាគាត់ស្រាលគីឡូស្រាលតិចតែបើប៉ះប៉ាទេអាយ៉ាវាពិតជាតឹងមែនទេណាអត់បានទេអញ្ចឹងបានថាប៉ះអាទេពូមានសង្ឃឹមច្រើនមែនយូមានសង្ឃឹមច្រើនឥឡូវជឿជាក់ទៅលើលោកគ្រូរស់រឹមនេះដែរគាត់ធ្វើដឹកនាំយ៉ាងម៉េចដើម្បីរីកវិសាទប់ទល់ជាមួយនឹងក្រុមបាល់បាល់ទាត់អាទេហើយការប្រគួតគឺលេខ2ជើងក្នុងនិងក្រៅដីហើយមួយទៀតពូចង់បញ្ជាក់ត្រង់តែត្រង់តែចេះដើម្បីឲ្យពូមីលោកតាលោកយាយគាត់គាត់យល់ ការប្រកួតវា16ក្រុមនេះគឺឥឡូវនេះគឺគេលេងគិតគ្រាប់បាល់ក្រៅដីហើយបងប្អូនលោកតានិយាយគឺគ្រាប់បាល់គិតស្មើអត់មានថាលើកលឹកមុននៃរូបមន្តនៃគ្រាប់បាល់ក្រៅដី away goal ឬក៏ goal away អីត្រូវគិតអានេះចំណេញអានោះចំណេញគឺមិនទេឥឡូវគឺគេលុបច្បាប់ចាស់ចោលហើយណាលោកតានិយាយតន់ឥឡូវនេះគឺគេគិតតែគ្រាប់បាល់ឯអាណាចក្រនឹងឡើងទៅបើថាស្មើគ្នាទឹកដីអញមួយទឹកដីឯងមួយ ស្មើគ្នាអញ្ចឹងថែមមក15នាទីទៀតស្មើទៀតអើ2នាទីទៅ អាហ្នឹងគេយកឲ្យស្មើភាពហ្មងគេលេងគិតអញ្ចឹងហើយគេលេងគិតអាក្របបាក្រៅដីក្រៅអីអញ្ចឹងហើយអាហ្នឹងច្បាប់ច្បាប់តែគេបង្កើតថ្មីអាហ្នឹងនិយាយទៅដូចតាំងពីរដូវកាលមុនមកដោយសារខានជួបលោកតានិយាយពូមិញបងប្អូនកូនក្មួយមករយៈពេលធំដោយសារ account ចេះតែមានបញ្ហាហើយអឺយ៉ាងណាទៀតមួយទៀតសោះនេះឥឡូវពូកំពុងបង្កើតមុខរបរផ្ទាល់ខ្លួនពូចង់បើកហាងលក់សម្ភារៈកីឡាមួយពូជាក្តីសម័យដែលពូ ស្រឡាញ់ចូលចិត្តតាំងតែពូឈានជើងនៅក្នុងអាជីពបាល់ទាត់ហើយពូនឹងធ្វើវាឲ្យបាននៅក្នុងដែនឆ្នាំ2022នេះពូចង់មានអឺហាងលក់សម្ភារៈបាល់ទាត់មួយ ដែលមានលក់សម្ភារៈកីឡាដូចជាខោអាវអឺដូចជាការ៉ាំប៉ុងឬក៏ឈុតកីឡាផ្សេងផ្សេងទៀតចឹងសង្ឃឹមថាពូមិញពុកម៉ែក្មួយក្មួយនឹងគ្រប់គ្រងហើយនេះគឺជាក្តីសម័យដែលពូស្រឡាញ់បំផុតមកពូពូចូលចិត្តកីឡាបាល់ទាត់ស្រាប់ហើយអញ្ចឹងពូចង់មានកូនហាងមួយដែលដែលគាត់មើលទៅលក្ខណៈ sport ដែលមានលក់នៅសម្ភារៈកីឡាដូចជាឈុតខោអាវនិងក្រៅកងផ្សេងផ្សេងអាហ្នឹងគឺក្តីសម័យប៉ុន្តែអាហ្នឹងគឺពូកំពុងរៀបចំ plan មួយមិញហើយហើយពូនឹងបង្កើតនៅក្នុងទឹកដីខាងទូកោអាចថាដើមឆ្នាំ2022នេះនឹងលីកចេញជារូបរាងឡើងមកហើយមានមានមានមានបងប្អូនមានលោកតាលោកយាយក៏សួរថាការឲ្យឲ្យពេលណាបានយកកូនអឺ រឿងយកកូនហ្នឹងអានឹងពូប្រាប់ទៅចោះពូប្រាប់នៅក្នុងសន្និសិទសាពោមិញហ្នឹងចោះថារឿងយកកូនហ្នឹងគឺពូនឹងពងលឿនទៅតាមអ្វីដែលពូធ្វើទៅបានឥឡូវពូពងអសុំមិញថាឥឡូវឥឡូវសុំតែសុំតែ1ឬក៏2សិនណាហើយសល់ប្រហែលទៀតចាំគិតគ្នាទៀតឥឡូវប្រហែលជាដើមឆ្នាំក្រោយអានឹងប្រហែលជាអាចនឹងនឹងនេះហើយនឹងនឹងចូលចាំមួយគាត់ថាគាត់ព្រមអត់ព្រោះឥឡូវពងរវល់ដូចគ្នារវល់ទៅលើការរស់ស៊ីផងហើយណាមួយការងារពូឥឡូវក៏វាអាចថាវារៀងបន្ថែមពីលើមុនទៀត អញ្ចឹងក៏យើងគិតលើពេលវេលារស៊ីសិនអរគុណក្មួយហ្នឹងហើយប្រហែលជាដើមឆ្នាំ2022ហ្នឹងគឺឆាប់ឆាប់ហើយពូក្តីសម័យរបស់ពូស្រឡាញ់យូរហើយហាងកីឡាហ្នឹងវាមិនធំពេកហើយវាមិនតូចពេកវាថាវាល្មមដែលយើង អាចថាបំពេញការសម័យសម័យរបស់យើងដែលយើងចង់បានហ្នឹងអញ្ចឹងពូនឹងធ្វើវាឲ្យចេញជារូបរាងនឹងពេលឆាប់ឆាប់នេះ